let know. Family D Devil ពេលនេះខ្ញុំអង្គុយម្នាក់ឯងចង់បែកក្នុងចិត្តគិតឲ្យមើលមើលឆ្វេងមើលស្ដាំមើលលើមើលមកហើយនឹងមើលក្រោយគ្មានឃើញអ្វីក្រៅពីជញ្ជាំងនឹងប្រហោងមួយទុកគ្រាប់សម្លឹងគេស្ដាប់សម្រាប់ជើងពូលនេះពេលណាដែលគាត់ដាក់កាត់ប្រំគឺគាត់ថាមានទេបើមកខ្ញុំមើលខ្ញុំបំពើយកមកហូបចំងាយទុកញ៉ាំចាំផ្លើគ្រប់ពេលវេលាជាការពិតមិនដឹងយល់សោះស្អប់ខ្លួនឯងនៅថាជាយ៉ាងនេះសន្យាថានឹងកែខ្លួនពេលដែលខ្ញុំទិញពីគុកអានឹងបើអស់ so.